ពេលបែកពីអូននោះខ្លាចទៅជាលូមិនប្រប្រដីពីពេលណាថប់ថប់អារម្មណ៍ឡើងស្គាល់អ្នកណាខ្លួនចាប់ប្រាំព្រិចព្រិចភាំងភាំងបាត់បង់សតិសម្បញ្ញញ្ញរាងកាយក៏ចង់សត់កំលឹងចាំមើលកាន់ចោលរឿងកាយសុំស្គាល់មិនយូរទេគុំតែស្លាប់ Rainband's feet, tequila, and mad monkey. វិញ្ញាណកំណាចដកដៅក្នុងលលាក្បាលខ្ញុំព្រោះធ្លាប់តែសើចសុកសុកបែរទៅជាយំមានអ្នកជួយខ្ញុំបានទេ 飞机。 别害怕，勇敢追。